ហើយខ្មែរយើងពីដើមឡើយហ្នឹងយើងមិនសូវមានពេទ្យអីនឹកគិតដល់យើងនោះទេខ្មែរក្រមមិនសូវមានអាណាគេយកចិត្តទុកដាក់យើង ទេយើងតែងតែរัวឱសថបុរាណនោះទៅតាមអឺចំណេះដឹងរបស់ខ្លួនយើងក៏ប៉ុន្តែនៅពេលមិនផ្ដោតទៅលើពាក្យថាឱសថបុរាណទេគឺការប៉ះពាល់ដល់សុខភាពផ្ទាល់ដែលខ្ញុំប្រហែលឆ្នាំមុនខ្ញុំធ្លាប់ទៅ ជូនជាយោបល់ដំណឹងទៅដល់រដ្ឋាភិបាលអូស្ត្រាលីគេហៅថា Defense Defense អូស្ត្រាលីនឹងខ្ញុំបានទៅផ្ដល់ព័ត៌មានឲ្យគេហ្នឹងនៅខេត្តឃ្លៀងខ្ញុំបានមើលឃើញថាមានប្រជា ប្រដ្ឋខ្មែរក្រមយើងចំនួនប្រហែលជា2000ក្រុមគ្រួសារ2000នាក់ដែលត្រូវបានងងឹតភ្នែកខ្វាក់ភ្នែកហើយនឹងពិការភ្នែកខ្លះទៅមានពិការមួយខាងខ្លះទៅពិការពីរខាងខ្លះទៅក៏ក៏ចិត្តពិការក៏មានដែរ អញ្ចឹងចំណុចនេះខ្ញុំចង់និយាយថាវាតេកតួងដល់ឱសថដែរពាក្យថាឱសថមានមានពីរយ៉ាងឱសថមួយ អាចព្យាបាលយើងជាហើយថ្នាំមួយយ៉ាង ដែលធ្វើឲ្យយើង មានបញ្ហាក៏ហៅឱសថបានដែរអញ្ចឹងឧទាហរណ៍ដូចខ្មែរក្រមនៅតំបន់ខេត្តឃ្លាំងដែលនៅស្រុកជ្រញោហ្នឹងគឺគាត់មានប៉ះពាល់ដល់សុខភាពគាត់យ៉ាងធ្ងន់ធ្ងរបំផុតខ្ញុំមិនដឹងថារដ្ឋាភិបាលវៀតណាមហ្នឹងគាត់បាន ជួយ ទំនុកបំរុងក្នុងការ កែរោគកែនោះជំងឺខ្វាក់ភ្នែកពីការភ្នែកហ្នឹងឲ្យខ្មែរក្រមបានប្រមាណភាគរយទេមកអំពីពេលនោះខ្ញុំបាន report ខ្ញុំបានលើកឡើងរឿងហ្នឹងជាច្រើនញយញយទៅដល់ Defense Italy ហ្នឹងជាប្រមាណដងដែរប៉ុន្តែពួកគេថាគេនឹងយកចាត់ទុកដាក់ដើម្បីឆ្លោះបញ្ចាំងឲ្យឃើញថារឿងហ្នឹងវាមានពិតប្រាកដទេហើយខ្ញុំយកអារឿងហ្នឹងមកនិយាយថ្ងៃនេះក្នុងនាមដោយសារថ្ងៃនេះវាតេះតងនឹងសុខភាព ចំណុច2ហ្នឹងគឺថាថែរក្សាសុខភាពហ្នឹងបើសិនតែរដ្ឋាភិបាលមិនយកចិត្តទុកដាក់มันមាន ការបង្រៀនឲ្យប្រជាជនខ្មែរក្រមហ្នឹងដឹងពីរបៀបប្រើប្រាស់ឱសថថ្នាំដែលព្យាបាលជំងឺខ្លួនឯងផងឬក៏ថ្នាំមួយយ៉ាងដែលគេហៅថាថ្នាំអង្កូនថ្នាំដែលបាញ់សត្វអត់នោះហើយបងប្អូនយើងកសិកម្មនៅទីនោះគាត់ប្រើប្រាស់អាថ្នាំ បាញ់សត្វអត់ហ្នឹងយកមកប្រើប្រាស់ដើម្បី បាញ់ដាំខ្ទឹមដាំអាអាអាបន្លែខ្ទឹមក្រហមខ្ទឹមសអីនេះវាប្រើអាថ្នាំនឹងច្រើនដូចអញ្ចឹងទៅតែកទៀងតែកតែកតួងជាមួយនឹងរដ្ឋាភិបាលហ្នឹងมันมันបានបើកអាសាលារៀនសិក្សាអំពីអាអា instruction អំពីអាអាការអាអាស្លាកសញ្ញាដែលនៅ តាម អាដបកំពង់តូចតូចដែលគេបញ្ជាក់ឲ្យយើងថាយើងទៅប្រើយ៉ាងម៉េច ដើម្បីឲ្យស្របទៅតាមការណែនាំរបស់វិជ្ជសាស្ត្រណាដែលគេទិញអាឆ្នាំ7ឆ្នាំបាញ់សត្វល្អិតហ្នឹងហើយកណាយើងប្រើប្រាស់មិនទៅតាមស្តង់ដារហ្នឹងហើយដែលធ្វើឲ្យយើងហ្នឹងខ្វាក់ភ្នែកហើយដោយសារអីដោយសាររដ្ឋាភិបាលយួនហ្នឹង គឺគេមិនបានឲ្យខ្មែរក្រមនឹងយល់ដឹងពីភាសាអង់គ្លេសហ្នឹងទេអញ្ចឹងភាគច្រើនខ្មែរក្រមនៅទីនោះមិនយល់ភាសាអង់គ្លេសហើយភាសាយួននឹងទៀតសោតក៏មិនច្បាស់ទៀត អញ្ចឹងអាស្លាកសញ្ញាដែលបិទទៅតាមអាដបកំពង់តូចតូចដែលជាថ្នាំបាញ់សត្វឡាហ្នឹងវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាព បងប្អូនប្រជាប្រដ្ឋខ្មែរក្រមនៅខេត្តជំនួនហ្នឹងជាង2000ក្រុមគ្រួសារយើងមើលសប្តាហ៍ពួកគាត់រងគ្រោះដោយសារជំងឺនេះធួនធោមែនទែនជំងឺនេះវាយលុកក្នុងក្នុងពេលដែលយើងនៅរស់ហ្នឹងតែបែរទៅជាយើងនឹងគ្រោះថ្នាក់ពីការដោយដោយនៅនៅទាំងរស់នេះ ដែលចឹងហើយបានវេទនាភ្នែកភ្នែកយើងមើលឃើញគួរឲ្យវេទនាមែនទេមនុស្សដើរបានអីបានតែភ្នែកមើលមិនឃើញអានេះជាការងារតែទួងជាមួយនឹងរដ្ឋាភិបាលវៀតណាមហ្នឹងដែលមិនយកចិត្តទុកដាក់ក្នុងការជួយពង្រៀនជួយបង្ហាត់ជួយណែនាំឲ្យប្រជាប្រដ្ឋខ្មែរក្រមហ្នឹងមិននឹងទិញអាឆ្នាំបាញ់សត្វអាត់ហ្នឹងយកទៅលក់គ្រប់ទិសទីទាំងអស់នៅតំបន់អឺខ្មែរដែលប្រើប្រើឆ្នាំហ្នឹងដែល ធ្វើកសិករកសិកម្មប្រើប្រាស់ធ្វើកសិករប្រើប្រាស់ធ្វើកសិកម្មហ្នឹងវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ សុខភាពរបស់ខ្មែរក្រមហ្នឹងអញ្ចឹងខ្ញុំតែងតែលើកឡើង ថា នេះជាតួនាទីរបស់រដ្ឋាភិបាលមួយរដ្ឋាភិបាលមិនមែនយើងលើកទាំងស្រុងទាំងទាំងទាំងទាំងម្ដុំរដ្ឋាភិបាលហ្នឹងមកនិយាយយើងនិយាយដោយឡែកខេត្តឃ្លាំងហ្នឹងគឺมันបានចាត់ឲ្យមាន ឯកទេសណាមួយទៅបញ្យល់ឲ្យកសិករនៅទីនោះឲ្យគាត់យល់ពីរឿងរបៀបប្រើប្រាស់ហើយអាការប្រើប្រាស់ថ្នាំសង្កូវថ្នាំបាញ់សត្វល្អិតនេះទៀតសោតมันបានបញ្ជាក់ឲ្យគាត់ថាតើពេលយើងប្រើយើងត្រូវមានវិធីទប់ស្កាត់បិទម៉ាស់បិទច្រមុះបិទមាត់បិទភ្នែកកម្រិតណាដើម្បីអឺការពារការប៉ះពាល់ដល់សុខភាពហ្នឹងសពថ្ងៃការរីកដាលរាលដាលនៅជំងឺហ្នឹងកាន់តែខ្លាំងឡើងដោយសារគ្មានជំនួយការផ្លូវ ផ្លូវបច្ចេកទេសផ្លូវប្រើប្រាស់អាគេហៅថា instruction នៅក្នុងអាអាអាឆ្លាតស្លាកតូចតូចដែលគេបិទទៅតាមអាដបកំប៉ុងហ្នឹងគេត្រូវតែបញ្ជាក់ឲ្យយើងថាទៅប្រើប្រមាណ cc ប្រមាណ degree ហ្នឹងសម្រាប់លេខទឹកប្រមាណហើយយើងតែប្រើខុសខុសទៅតាមអា instruction ហ្នឹងហើយវាវាអាចប៉ះពាល់ដល់សុខភាពយើងយ៉ាងធ្ងន់ធ្ងរអញ្ចឹងទេដោយសារហេតុផលវាមានពិតប្រកបនៅកម្ពុជាក្រោមហ្នឹងណា ថ្ងៃនេះដល់ចំណុចហ្នឹងខ្ញុំចង់ផ្ដោតអារម្មណ៍ឲ្យបងប្អូនយើងយល់ថាបើពេលណាដែលមាន បញ្ហាអីកើតឡើងយើងមិនយល់ច្បាស់យើងគួរតែអឺស្នើទៅដល់រដ្ឋាភិបាលឬក៏អាជ្ញាធរដែនដីនៅកន្លែងនោះអ្នកណាមួយមានសមត្ថភាពក្នុងការងារយល់ដឹងពីភាសាអង់គ្លេសឬភាសាយួនពពងនៅក្នុងដបនោះភាគច្រើនអាឆ្នាំបាញ់សត្វល្អិតវា អត់មានផលិតជាងពីប្រទេសយួនទេ វាភាកច្រើន ផលិតចេញពីប្រទេសពីបរទេសទៅហើយបរទេសភាកច្រើនបិទស្លាកសញ្ញា ភាសាអង់គ្លេសភាសាចិនជាដើមគ្មានគ្មាន ភាសាខ្មែរយើងទេភាកច្រើនខ្ញុំអឺតាមតែខ្ញុំយល់ដឹងហ្នឹងសម័យខ្ញុំនៅនោះជាកសិករដែរធ្វើកសិកម្មដែរហ្នឹងមិនដែលមានឃើញផ្លាកណាបិទជាអក្សរខ្មែរទេនោះហើយជាជាជាសក្តីព្រួយបារម្ភមួយយ៉ាងធំទៀតទៅអនាគតបើសិនពួកគាត់ហ្នឹងមិនយល់ដឹងពីរឿងហ្នឹងណា ជាជាជាជាជាជាហេតុផលមួយដ៏ធំធេងសម្រាប់ឲ្យការប៉ះពាល់នៃសុខភាពរបស់ប្រជាពលរដ្ឋខ្មែរយើងនៅតំបន់នោះហើយវារីករាលដាលទៅលើតំបន់ដទៃដទៃទៀតហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោត មនុស្សកាលណាបាត់បង់នៅអាចាក់ខុសប្រាសាទយើងហើយមើលអត់ឃើញហើយសួរថាកម្លាំងកាយចិត្តណាមានដើម្បីទៅធ្វើការងារដើម្បីបំពេញកាតព្វកិច្ចជួយក្រុមគ្រួសារទៀតបាត់ទាំងសុខភាពអាសេដ្ឋកិច្ចក៏បាត់បង់ អញ្ចឹងទេมันត្រឹមតែក្រហើយថែមទាំងខ្វាក់ពីការទៀតហើយសួរថារដ្ឋាភិបាលនឹងមានជំនួយអីដើម្បីទៅជួយអប់រំផ្លូវផ្លូវចិត្តឬក៏ផ្លូវគំនិត ឬក៏ផ្លូវចំណេះដឹងអីមួយឲ្យទេសួរថាកន្លែងហ្នឹងបាទខ្ញុំដាក់សំណួរសួរថាតើអាភិបកើតឡើងពិតប្រកបទាំងអស់នេះសួរថារដ្ឋាភិបាលវៀតណាមមានទទួលខុសត្រូវទេ គឺអត់មានទេដោយសារយើង សិក្សាអំពីច្បាប់ទាំងអស់នៅក្នុង មេត្រាខណ្ឌទាំងឡាយហ្នឹងទើបយើងដឹងថាអូអានេះជាអាហេតុហើយនឹងផលកើតឡើងវាអាស្រ័យមកពីរដ្ឋាភិបាលវៀតណាមមិនយកចិត្តទុកដាក់បញ្យល់ពួកគាត់ឲ្យយល់នៅអាការប្រើប្រាស់នៅឱសថឬអាថ្នាំពេទ្យអីទាំងឡាយហ្នឹងសូម្បីតែថ្នាំពេទ្យផឹកដើម្បីព្យាបាលជំងឺហ្នឹងថ្នាំខ្លះផឹកទៅស្លាប់ក៏មានដែរមកអំពីម៉េចអាស្រុកយើងបងប្អូនពិចារណាមើលឈឺពោះតែមួយមុខទេប៉ិនទៅកន្លែង ប្រទេសទិញឆ្នាំពេទ្យអីហ្នឹងឲ្យមកកំបងដៃមកមិនដឹងថាអាឆ្នាំនេះលេជាមួយអាឆ្នាំនោះក៏ឲ្យអាឈឺពោះឈឺក្បាលវិលមុខឈឺនោមឈឺអីហ្នឹងក៏ឲ្យឯងមកកំបងមកហ្មងសឹងថាផឹកមកទូដៃស្រុកយើងខ្ញុំធ្លាប់ហើយហើយផឹកទៅងាប់ក៏មានដែរអញ្ចឹងមានន័យថាចំណេះដឹងខាងវិជាពេទ្យនៅស្រុកយើងនៅមានកំណត់ទៅឡើយអញ្ចឹងវាតេកតួងជាមួយនឹងការបង្រៀនដល់ប្រជាប្រដ្ឋខ្មែរយើងផងតេកតួងជាមួយនឹងចំណេះដឹង នៅមូលដ្ឋានដែលជាមន្ទីរពេទ្យតូចតូចអឺមន្ទីរសុខាសុខាវិបាលតូចតូចទៅនៅតាមឃុំខណ្ឌសង្កាត់ហ្នឹងគាត់មិនច្បាស់លាស់ឱសថបុរាណហ្នឹងទៀតហើយបើថាមិនច្បាស់លាស់ឱសថបុរាណហ្នឹងហើយលុកត្រឹមតែមកទិញអាឆ្នាំរមុលរមុលឲ្យតែមួយក្របពីរក្របបានមិនគាត់ឲ្យលេយឡំនឹងគ្នាគាត់របៀបថាឲ្យអានេះតិចអានោះតិចថឹកទៅវាមានន័យថាប្រតិកម្មដល់អញ្ចឹងទៅអាការប្រតិកម្មឆ្នាំពេទ្យនេះជួយអត់បានទេជួយអត់តន់ទេ ពីវាធ្វើឲ្យយើងនឹងប្រតិកម្មភ្លាមភ្លាមអាចបែកពពុះមាត់អីងាប់ក៏មានដែរនឹងជាចំណុចដែលខ្ញុំលើកឡើងមកអំពីភាពជាក់ស្ដែងខ្ញុំអត់តនិយាយដល់ COVID-19 នេះព្រោះពេលវេលាខ្ញុំចង់លើកនៅចំណុចមួយហ្នឹងឲ្យបងប្អូនបដោតអារម្មណ៍មកអំពីរឿងនេះជារឿងក្តៅក្តៅដែលនៅខេត្តឃ្លៀងហ្នឹងមានជាង2000ក្រុមគ្រួសារដែលកំពុងទទួលរងគ្រោះដោយសារការមិនយកចិត្តទុកដាក់ពីរដ្ឋាភិបាលវៀតណាមហ្នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្រមហ្នឹងគ្រោះថ្នាក់ដោយសារថ្នាំភៀប ឆ្នាំពេទ្យអាឆ្នាំវិទ្យាសាស្ត្រហ្នឹងហើយអញ្ចឹងទេខ្ញុំចង់ឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងចាត់ការចាត់វិធានការយ៉ាងណាស្របទៅតាមច្បាប់អង្គការសហជីវជាតិដែលតម្រូវឲ្យជនជាតិដើមមានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ាក្នុងការរក្សា នៅ សុខភាពរបស់ខ្លួនឯងពឹងផ្អែកទៅលើរដ្ឋាភិបាលទាំងស្រុងដែលជាអ្នកគ្រប់គ្រងនៅទីនោះហើយមានមនុស្សចេះដឹងគ្រប់គ្រាន់ក្នុងការងារជួយបញ្យល់ឲ្យពួកគាត់យល់ណែនាំឲ្យពួកគាត់ដឹង ជៀសវាងកាត់បន្ថយនៅការចូលរួមចំណែកកំចាត់ជនជាតិដើមដែលជាហេតុផលពួកកាត់ខ្វះខាតនៅចំណេះដឹងហ្នឹងអញ្ចឹងខ្ញុំលើកឡើងប៉ុណ្ណឹងសិនដើម្បីបន្តិចទៀតវិភាគនៅចំណុចលម្អិតជាងហ្នឹងទៅទៀតគ្រាន់តែលើកនៅចំណុចមួយដ៏ក្តៅដែលកើតឡើងហើយកំពុងកើតឡើងតទៅទៀតនៅខេត្តក្លែងដែលជា